Manchester Derby ថ្ងៃនេះអឺថ្ងៃសៅរ៍នេះនិយាយទៅមតិភាពច្រើនគេឲ្យតម្លៃទៅលើ Man City ហើយបាទទោះបី Man City លេងក្រៅដីក៏ដោយគាត់ថាប្រឡូ Man City នេះវាធ្ងន់ជាង Man U មករយៈក្រោយនេះអញ្ចឹងទម្ងន់ភាគច្រើនគេឲ្យទៅ Man City ក៏ប៉ុន្តែមានមតិខ្លះក៏លើកឡើងដំណងដែរគេថា មែនយូត្រូវតែឈ្នះដាច់ខាតដើម្បីសង្គ្រោះនៅតំណែងរបស់លោកសុកជាបើសិនសុកជាចង់ចង់នៅបន្តអឺចង់នៅជាចង់តែលេងឈ្នះទេអត់បាទថ្ងៃហ្នឹងមួយដែលខ្ញុំត្រូវយើងត្រូវចោតសួរបើសិនបងប្អូនអ្នកវិភាគគាត់ចេះថាមែនយូដឹងតែឈ្នះហើយយប់ហ្នឹងយប់យប់ថ្ងៃសៅរ៍ហ្នឹងត្រូវតែឈ្នះហើយបាទមានគេហទំព័របរទេសមួយចំនួនក៏គេទាយអ្នកអ្នកទូទាយគឺទាយគេហៅថា voter ហ្នឹងសំលេងឆ្នោតហ្នឹងក៏គេបោះឲ្យទៅ menu អាចឈ្នះដែរគឺថាឱកាសដែល Man City ឈ្នះ Man City គឺមានដល់60%បាទ Man City ឈ្នះមានតែ37ទេហើយមាន3%គឺថាស្មើគ្នាណាអញ្ចឹងមើលទៅដូចគេគេមានគេមានសង្ឃឹមទៅលើ Man U ច្រើនជាងព្រោះ Man U ជាពលសំខាន់របស់សូកជាយើងសូកជាត្រូវរិះរោគវិធីសាស្ត្រចុះយើងនិយាយអញ្ចឹងចុះ Man City នឹងប្រកួតអត់សំខាន់ទេចុះពួតសំខាន់ដូចតែគ្នាហ្នឹង Man City គេត្រូវការបន្ទុកបច្ចេកគ្នាដែរបាទ មិនចេះតែលេងលេងណាបាទពិន្ទុឥឡូវ20ពិន្ទុតាមលីពូ2ពិន្ទុបាទលីពូលេខ2 Chelsea ទៅដែរលេខលេខ1 25ពិន្ទុអញ្ចឹងបើបណ្ដោយទៅចាញ់ Man U ប្រហែលអីទៅវាកាន់តែទៅក្រោមទៀតអញ្ចឹងវាមិនតាអឺ Man City ប្រកួតមិនសូវសំខាន់ Man U បានប្រកួតសំខាន់ទេអានេះគាត់ថាហេតុផលមួយគឺគ្រូត្រូវគេអត់មើលនៅថ្ងៃថ្ងៃពុធថ្ងៃសៅរ៍ហ្នឹងមួយ Man City បានគេចេះនិយាយអញ្ចឹងបាទតែបើជាក់ស្ដែងខ្ញុំនិយាយអញ្ចឹងគឺថាមិន មិនមិនទំនងជាអាចឈ្នះមែនទីស្រួលទេបាទយ៉ាងច្រើនអាចស្មើទេបើការលេងរបស់ Man U អញ្ចឹងបាទលេងអត់ច្បាស់ទៀងទាត់អញ្ចឹងតែមែនទីក៏មានចាញ់ដែរយើងឃើញតែចាញ់ចាញ់ Crystal ចាញ់អីដែរតែប្រហែលឆ្នាំចុងក្រោយនេះ5 5លើកចុងក្រោយនេះគឺប្រកួតឈ្នះ Man City តែម្ដងគត់បាទកាលពីឆ្នាំ2021បាទ21ខែ7ដើមឆ្នាំហ្នឹងបាទថ្ងៃខែ1ឆ្នាំរដូវកាលមុនបាទរដូវកាលមុនទឹកដី Man U គឺអាសំទោសបាទ Man City ឈ្នះរហូតចាញ់ Man U តែមួយដងអេ Man U ឈ្នះរហូតបាទមិន Man U ចាញ់រហូតទេណា Man U ឈ្នះរហូត4ប្រកួត5ប្រកួតចុះក្រោយឈ្នះ3ហើយស្មើ1ចាញ់1ជួប Man City ច្រើនឈ្នះណែអញ្ចឹងមកគេឲ្យតម្លៃលើនឹងដែរណាបាទគេឲ្យតម្លៃលើនឹងដែរ5ប្រកួតចុងក្រោយនេះ Man U ឈ្នះចុងក្រោយគឺឈ្នះនៅទឹកដី Man City 2-0 បាទបាទហើយឆ្នាំ2020 Man U ឈ្នះមេសិទ្ធិ2សូត្រដី Man U Old Trafford នេះបាទ Old Trafford នេះជួបគ្នាចុងក្រោយនឹង3 3ដងហើយឈ្នះ1ស្មើ1ចាញ់1ហើយភាគច្រើនសើ2 0 2 0 2 0 2 0ទាំង3ដងហ្នឹងហើយ0ស្មើនឹង1 0ចាញ់អឺបាទឆ្នាំមេសិទ្ធិឆ្នាំ2020នោះក៏1-0ដែរហើយនៅឆ្នាំ2-0ដីខ្លួនឯងឆ្នាំ2-0ដីមេសិទ្ធិឆ្នាំ1-0បាទ2021 ដីខ្លួនឯងចាញ់ Man City 2-0ទៅដី Man City ឈ្នះ Man City 2-0វិញនេះអានេះរដូវកាលមុនហ្នឹងហើយអញ្ចឹងគេបដោតទៅលើការ menu derby នេះគេឲ្យតម្លៃទៅលើទៅលើប្រវត្តិជួបគ្នានឹងដែរបានអ្នកអ្នកគ្រប់គ្រងខ្លះគេរើសយកថា menu ឈ្នះណាបាទថាដី menu menu ខ្លាំងចាំមើលតែខ្ញុំវិភាគទៅលើការលេងជាក់ស្ដែងនេះបាទព្រោះបាល់ Man City សាច់បាល់វា វាមុតជាងណាវាមុតជាងអញ្ចឹងព្រោះខ្ញុំខ្ញុំគិតថាអាចធ្វើស្មើឬក៏ចាញ់មែនស្ទីងាយជាងមែនស្ទីទៀតបាទលោកឈុនទឹកគិតមិនបើលោកឈុនទឹកគាត់បែរមែនទីអត់គិតមិនទេគាត់ជំរាបបងប្អូនទៅខ្ញុំអ្នកគ្រប់គ្រងមែនទីទេអញ្ចឹងទៅប៉ុន្តែតាម មិនលំអៀងទៅ Humanity ទេយើងមើលទៅលក្ខណៈជាក់ស្ដែង Humanity ទៅតែចាញ់ Crystal ហើយអញ្ចឹងនៅ Premier League នេះវាពិបាកក្នុងការរបូតគឺលេងលេងមិនគឺគេហៅថាកម្លាំងស្មារតីក្រុមរបស់ Humanity ហ្នឹងគឺដឹងតែបុក100%ហើយណាមួយប្រវត្តិ5លើកចុងក្រោយនេះមិនសូវជាឈ្នះ Manchester មិនសូវជាឈ្នះ Man U ដែរតែគាត់ថាការដឹកនាំរបស់អូឡេជាមួយនឹង ប៉ែបនោះគឺប៉ែបគាត់ល្អជាងបတ်ពិសោធន៍ហើយនឹងជាងប៉ុណ្ណឹងឯងតែបើថាឆន្ទៈខ្ញុំគិតថានឹងនឹងស្មើគ្នា បាទឆន្ទៈឆន្ទៈនៃការប្រកួតនៅថ្ងៃសៅរ៍នេះគឺ menu គេនឹងរៀបក្បួនថ្មីដើម្បីលេងបាទចង់ឈ្នះ Man City ហើយ Man City ក៏ត្រូវរកកុកបាទបន្ថែមដែរប៉ុន្តែគាត់ថា យើងដឹងហើយគឺ Laporte គាត់ អត់បានលេងទេអញ្ចឹងអាចដាក់ Ruben Dias ជាមួយនឹង John Stone ដែលយប់មិញនេះ John Stone ក៏លេងចាប់ដៃគូជាមួយនឹង Laporte ដែរអញ្ចឹង John Stone អាចនឹងមានឱកាសក្នុងការបង្ហាញខ្លួនព្រោះអត់សូវបានលេងទេ John Stone នៅ Premier League កន្លងទៅបាទខ្ញុំមើលតែរហូតបាទសឹងតែអត់បានលេងតែម្ដងបាទដាក់បុនបុយហេតុអីបានអញ្ចឹងដាក់ frame ដាក់ដែល fantasy អត់មាននេះដែរ0រហូតបាទខ្ញុំចង់ឈ្នះដាក់ John Stone ដាក់សឹងមានណា0រហូតអត់បានលេងដល់ Ben រហូត ហ្នឹងណាបាទអញ្ចឹងគឺការប្រកួតនេះគឺក្រុមទាំងពីរហ្នឹងគឺធានាណាពិភពលោកនឹងចាំមើលបាទជាក់ស្ដែងគឺចាំមើលច្រើនតែម្ដងជាពិសេសគឺអនាគតរបស់អូឡេហើយបច្ចុប្បន្ននេះគឺ Man City ហ្នឹងក៏គេមានរឿងរ៉ាវដែលគាត់ថាដូចថាលោកប៉េបបើសិនជាគាត់អត់ឈ្នះ Champions League អត់អីគាត់ថាអាចនឹងលាលែងគាត់ថាបានហើយពីព្រោះគាត់ដាក់គោលដៅក្នុងការឈ្នះដល់គាត់ឡើងទៅផ្ដាច់ព្រាត់ជាមួយនឹង Chelsea ហើយអត់បានឈ្នះទៀតអញ្ចឹងគឺគាត់បើមានអារម្មណ៍ថាគាត់ចង់បានឈ្នះ Champions League ជាមួយ Man City មែនតើហើយមួយរយៈនេះគឺលីកលឺសូអារឿងការគាត់ចង់ចាក់ចេញលេខលឺសូអារឿងគាត់បាទនឹងចង់ចេញចង់អីពី Man City អីហូហែតាំងពីដើមដល់កាលរហូតដល់ពេលនេះក៏មាននៅលេខលឺដែរថ្ងៃនេះក៏សារព័ត៌មានខ្ញុំបាទជំរាបពីដើមចឹងអាបើចេញទៅយកប្រដាំ Roger ប្រអីគេគេរៀបចំអីណាកាឡាទុកឲ្យហើយមិនដឹងទេណា ចឹងអ្វីដែលការប្រកួតនេះគឺខ្ញុំមិនទាន់បានមួយជើងកីឡាករទេប៉ុន្តែបើនិយាយពីខ្សែការពារបើដែលធ្លាប់បានឃើញដែលល្អកន្លងទៅនេះគឺមានប្រយ៉ាងម្នាក់ទេ Warren ក៏សពេចសពិលក្នុងការចូលលេងក្នុងថ្ងៃសៅរ៍នេះដែរចឹងអាច Warren ខ្ញុំអត់តានបានមើល Warren ចូលលេងបានទេណាបងប្អូនអ្នកដឹងប្រាប់ក្នុង comment ផងដើម្បីឲ្យបានរឿងជែកគ្នា Warren ចូលលេងបានថ្ងៃសៅរ៍នេះហើយបាទមិនដែរលោកលបបាទតាវ៉ារ៉ានគឺប៉ះពាល់នៅរបួសចាស់របស់គាត់ បាទបាទហើយប្រហែលជា3សប្តាហ៍អូចប់បាត់ហើយចឹងបាទអត់បារាំងមែនជីសង្ឃឹមច្រើនបាត់អីបាត់ឥឡូវរបួសទៀតហើយបាទចូលខ្ជាពងឈឺក្បាលហើយតែបើអត់វ៉ារ៉ានដាក់នេះទៅដាក់ Eric Bailey ទៅលេងល្អមកប្រឡងតា មានពីណាគេឲ្យពីហ្នឹងទៀតឬក៏ Lindelof ខែ3សប្តាហ៍14សប្តាហ៍បាទបាទ Lindelof ហើយមកកៃអឺ Eric Bailey ទៅលេងតែការពារ3ហ្នឹងទៅ បាទតែចូលបន្ថយដាក់គ្នាលេងវាចូលណាបាទតែតែខ្ញុំទស្សនៈរបស់ខ្ញុំអត់វ៉ារ៉ាន គឺចប់ហើយអត់បារាន គឺមានន័យថាឲ្យបើឲ្យលេងមួយកែលេងកដាលទេគឺគឺពេលខ្លះនោះទៅបុកតែគ្នាឯងហ្នឹងទៅបុកតែជាមួយលោកសអីហ្នឹងហើយបើលេងបើលេងដូចអ្វីដែលលេងលីវើពូលលេងជាមួយនឹងមែនយូគឺយក style លីវើពូលអាលេងបោះប៉ះបោះប៉ះណាបោះប៉ះបោះប៉ះគឺមែនយូលេងអត់តាន់គេទេ ដែលមែនយូចំណាំមើលបងប្អូនដែលមែនយូដែលលេងបោះប៉ះជាមួយនឹងក្រុមខ្លាំងខ្លាំងគឺរត់មកហ្វាំងមកហ្វាំងនោះគឺដាច់ខ្ទេចតែម្ដងការលេងជាមួយនឹងដែលអឺលីវើពូលនោះតែគ្រាន់ថាយើងបាល់ទាត់មិនមែនគណិតវិទ្យាទេមិនអាចប្រៀបធៀបយ៉ាងបានទេប៉ុន្តែបើសិនជាលេងអាករណីហ្នឹងគឺក៏វាចំណេញច្រើនដែរជាពិសេសគឺខ្សែបំរើកដាលអីហ្នឹងប៉ះថាដាក់ម៉ាទិកដាក់អីហ្នឹងគឺសិតតែចាស់ចាស់ហ្នឹងរត់មិនតន់រត់មិនតន់ជាមួយនឹងម៉ារ៉េរត់មិនតន់ប៊ឺណាដូស៊ីវ៉ា De Bruyne ឌូគុនឌូហ្គែននេះនឹងសារតែល្អល្អណាអញ្ចឹងបោះរត់បោះរត់គឺអាចនឹងមានឱកាសក្នុងការឈ្នះ Man U តែបើថាឲ្យទាយក្របបាល់ខ្ញុំមិនហ៊ានទាយទេបាទលោកទីថា Man City ឈ្នះ ថាតាមលោកទីថាណាខ្ញុំនិយាយទៅខ្ញុំទៀងធ្ងន់លើ Man City ជាងហើយបាល់ Man U ខ្សាច់បាល់ហ្នឹងវាអត់វាវាអត់ទុកចិត្តបានណាបាទយើងលេងយើងឃើញលេងស៊ីអាតឡង់តាមិនមែនលេងស៊ីគេដាច់ណាតែលេងស៊ីចុងម៉ោងលេងស៊ីចុងម៉ោងហ្នឹងហើយតាមក្រោយ ការទុកចិត្តណានិយាយទៅពិបាកក្នុងការទុកចិត្តបាទព្រោះដូចថា Man City ស៊ីក្លឹប Bruce ក្លឹបអីដាក់ទៅម៉ាំងបាច់ផឹកដាច់ផឹកហ្មងបាទតែផ្លាត់ស្នៀតចាញ់ Crystal អានឹងធម្មតាគេឈ្នះគ្នាយូរគេធ្លាប់ឈ្នះចាញ់ម្ដងគ្មានការរិះគន់អីទេតែយើងអាសាចាញ់ទេបាទអាចចាញ់ពីគាត់បាទមិនថាគេចាញ់ដែរមិនជំរិះគន់គេឈ្នះច្រើន បាទគេមកចាញ់មួយអីចឹងទៅបាទអរគុណសំណួរបាទ ចំនួនកូនខ្មែរសម័យអង្គរក៏សួរថា Rudiger និង Pogba អាចមក Real អត់ពីអ្នកនេះគឺសិតតែគោលដៅទិញរបស់ Real ណាតែគាត់មកមិនមកយើងអត់តន់ដឹងច្បាស់ទេប៉ុន្តែ Real អត់តន់លុបចេញពីវិជីទិញចូលទេបាទបើសិនជាគាត់ចង់ទៅចូលរួម Real ទទួលដោយ Rudiger ជាដើមនៅតន់តកិច្ចសន្យាមួយ Chelsea នៅឡើយទេណាបាទព្រោះ Rudiger គាត់មើលឃើញឱកាសចូលរួមមួយ Real ដែរតែរាល់ថ្ងៃនេះនៅ Chelsea Chelsea ខ្លាំងហើយចង់ខ្លាំងជាង Real ផងបាទប៉ុន្តែគាត់ថា ក្រុមរៀលម៉ាឌ្រីតកីឡាករមួយចំនួនធំដែលធ្លាប់ដែលដែលដែលល្អល្អគេចង់ទៅចូលរួមមួយរៀលណាព្រោះរៀលជាក្រុមដែលមានប្រវត្តិខ្លាំងអញ្ចឹងហើយណាមួយរៀលឥឡូវនេះខ្សែការពារនៅស្ទើរកដាលបាទបើ Rudiger ទៅគាត់អាចមានកន្លែងលេងពីព្រោះថ្ងៃនេះមានគេឃើញមានតែ Rafael Varane Ramos ចេញទៅខ្សែការពារធំធំពីរចេញនៅសនណាឈោមីលីតោហើយនឹង Alaba 3នាក់ហ្នឹងអញ្ចឹងបើ Rudiger ទៅគាត់បានលេងដែរ ចឹងជាឱកាសក្នុងការពិចារណារបស់គាត់មួយណៃប៉ុកបាវិញក៏រងចាំពលលទ្ធផលឆ្នាំនឹងមួយមែនយូសិនបើមិនសមប្រកបអត់បានចាំពីលីកអីប្រហែលគាត់ប្រុចដែរមើលទៅប៉ុកបាខ្ញុំនិយាយថងពីដើមមិនមែនកីឡាករស្ម័គ្រស្មោះឲ្យទេគាត់ចាំតែមើលឱកាសបើថាមាន Champion League ហើយពាក់ខែគាត់ច្រើនគាត់នៅទៀតតែអត់ Champion League គាត់ប្រុចតែមើលប៉ុកបានឹងអត់មាននៅពួយទេបាទអរនេះបងប្អូនរស្មីបាទសាអ៊ូលនឹងគាត់ប្រកាសចេញនៅអឺ ដាច់ដាច់ឆ្នាំហ្នឹងគាត់ចេញហើយបាទសាអ៊ូលស៊ូលស៊ូលសាអ៊ូលស៊ូលេស៊ូលេបាទលេរបស់បាយ័នមនិកហ្នឹងគាត់ប្រកាសចេញហើយគឺអាចរ៉ាដា ដែលឃើញព័ត៌មានបាត់ថមហ្នឹងគឺញូកសលបាទប៉ុន្តែគាត់ថារឿងសូលេនេះគឺក៏ពីមុនហ្នឹងក៏លោកធូខែលហ្នឹងក៏ចាប់អារម្មណ៍ក្នុងការដឹកនាំមកមកលេងឲ្យ Chelsea ដែរប៉ុន្តែកាលហ្នឹង Rudiger គេ មានពាក្យចាំរាមក្នុងការទៅបាយ័នអញ្ចឹងបើទៅបាយ័នសូលេនឹងអាចមកបា Chelsea អញ្ចឹងណាតែឥឡូវហ្នឹងគឺ Rudiger នៅដដែលចាំរាមអីផ្សេងហើយសាអ៊ូលចេញពីបាយ័នចាំមកចេញពីបាយ័នគោលដៅបើមិន Chelsea ព្រោះ Chelsea ខ្សែការពារចាស់ចាស់គឺគាត់ផ្ដល់ឱកាសឲ្យដែរដូច Thiago Silva អីហ្នឹងសិនអ្នកល្អល្អវាយកមកហើយហើយអញ្ចឹង Zule នេះគាត់ក៏មិនទាន់ជា អត់ណាស់ណាដែរអញ្ចឹងធ្វើញូកសលឬក៏ Chelsea យកមកទុកម្រងអីបានបាទបាន